Hello សួស្តីអ្នកនាងថ្ងៃនេះដែរគឺខ្ញុំបាទមកចែកចង្វាក់ឲ្យរំវងនឹងចង្វាក់ផ្សេងទៀតឲ្យអ្នកនាង download បាទចាំខ្ញុំដាក់នៅ link នៅក្រោមវីដេអូឲ្យអ្នកនាង download អូខេអ្នកនាងថ្ងៃហ្នឹងខ្ញុំមានអីច្រើនខ្ញុំចង់ឲ្យអ្នកនាង download នៅចង្វាក់ហ្នឹងឲ្យអ្នកនាងបានចង្វាក់ច្រើនយើងស្រួលក្នុងការលេងអកទាំងអស់គ្នាបាទព្រោះឲ្យយើងមានចង្វាក់ច្រើន យើងលេងទៅសប្បាយអ្នកនាងបាទអូខេអញ្ចឹងខ្ញុំមានអីច្រើនបាទវីដេអូខ្ញុំមានប៉ុណ្្នឹងអ្នកនាង អ្នកនាងគ្រាន់តែចុចនៅក្រោមវីដេអូខ្ញុំទៅហើយចុចលើ link ទៅហើយ download យកហ្នឹងទៅបាទខ្ញុំដាក់ខ្ញុំមាន2ចង្វាក់អ្នកនាងនាងចូល download យកទៅបាទហើយមកអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងអ្នកនាងបាយបាយហើយអ្នកនាងមកថ្មីមិនតបានជួយចុច subscribe ឲ្យ channel របស់ខ្ញុំបាទអ្នកមួយបងបាទ channel របស់ខ្ញុំបាទគឺខ្វះ subscribe ច្រើនច្រើនមែនតើអ្នកនាងហ្នឹងហើយអរគុណច្រើនបាទអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ